បងនឹងធ្វើឲ្យមុតខ្វះបងមិនបានហើយត្រូវតែតាមវល់បងវិញមិនខាន ហើយចាំមើលអាធានដែលវាធ្វើខ្លួនជាឆ្កែតាមកាំងឆ្អឹងរាប់ឆ្នាំមកហើយនោះវាធ្វើមុខយ៉ាងម៉េចបើវាដឹងថាមុតដេកជាមួយបងបែបនេះ ឯងហ៊ានវាយយើងផោះអាធានឯងមកចេះស្អីរឿងយើងដែរឯងចង់ធ្វើអីមុនអាចរៃហ៎យើងមិនត្រឹមតែដល់ឯងទេយើងចង់សម្រាប់ឯងទៀតណាឯងធ្វើអីមុនណាហ៎យើងមិនបានធ្វើអីជាមួយមុតទេ ជារឿងរបស់ ពួកយើងព្រោះយើងជាសងសាមុត ហើយមុត ជាអ្នកដែលហៅឲ្យយើងចូលមកដេកជាមួយគ្នាទេ បានសារទៅរឺយប់មិញបានជិះនិយាយរកខ្ញុំមែនទេមិនក៏ដាក់គេអញ្ចឹងធាននិយាយស្អីហ្នឹងអូយគេដឹងហើយតើកុំធ្វើពើនិយាយតាមត្រង់មើលអឺឲ្យខ្ញុំសុំទោសផងណាដែលខ្ញុំនិយាយមិនល្អពីសង្សាររបស់មុត មិនបាច់សុំទោសទេសុំត្រឹមតែកុំឲ្យខ្ញុំលើពាក្យនឹងទៀតទៅបានទេបងឧត្តមណាគាត់អាក្រក់ឬល្អក៏គាត់នៅតែជាសង្សារខ្ញុំដែរហើយបើគាត់សម្ដែងធ្វើជាមនុស្សល្អនោះមុននឹងក្រៅខ្ញុំគង់តែដឹងខ្លួនឯងទេ មិនបាច់ធានបាននិយាយប្រាប់ខ្ញុំទេណាតែណាហើយរឿងវាហួសទៅហើយឲ្យវាកន្លងហួសទៅចាស់ជាមិត្តនឹងគ្នាទោះខឹងទោះអន់ចិត្តក៏នៅតែជាមិត្តនឹងគ្នាដែរត្រីហីអឺនិយាយអញ្ចឹងទៅញ៉ាំអីណែណាហើយមកម៉ានមកផ្ទះវិញអូយច្រឡំមកសួរទៀតហើយនេះសុំទុំរងទៀតណា ធ្វើអីហ្នឹងមកនិយាយញ៉ែសង្សារយើងកណ្ដាស់ភ្លេងអញ្ចឹងហ៎បើអាដាមនិយាយស្អីហ្នឹងខ្ញុំគ្រាន់តែឈរនិយាយលេងជាមួយគាត់ធម្មតាតែនិយាយធម្មតាទៀតណាឈរនិយាយគ្នាស្និទ្ធស្នាលកណ្ដាលផ្លូវអ្នកផ្សេងមើលមកគេគិតថាធម្មតាដែរយើងនិយាយគ្នា ក្នុងនាមជាមិត្តមិនលើសពីហ្នឹងទេ បានហើយបងអដំធានក៏អញ្ចឹងដែរឆាប់តែធ្វើការទេហឹម ម៉ណៃទេតោះបងអដាមក្រែងយើងទៅញ៉ាំអីគេសំណាងស្គាល់អូនមុនតែគេល្ងងល្ងងមិនចេះមើលថែទុំអូនចោលឲ្យនៅម្នាក់ឯងវិញបងបានត្រឹមមើលពីចម្ងាយពេលឃើញអូនចំព្រឹងតែគេ បងឈឺធ្វេឈឺធ្វេនៅក្នុងបេះដូងខឹងគេណាគេធ្វើបាបអូ បងដាម៉ាខ្ញុំថាដូចជាយប់ហើយជើងត្រឡប់ទៅផ្ទះវិញទេកុំតន់អីមុនអូនអង្គុយឲ្យតិចចិត្តសិនទៅអញ្ចឹងមុតញ៉ាំទឹកផ្លែឈើទៅប្រយ័ត្នលែងឆ្ងាញ់ណាចេះ ស្រឡាញ់ហើយបងក៏មិនចង់ឲ្យអ្នកណាមកស្និទ្ធស្នាលជាមួយនឹងមុតក្រៅពីបងដែរនេះខ្ញុំថាបងដំ ដូចជាស្វឹងឯងតើនិយាយពាក្យអស់ទាំងនេះចេញមកបាន មានឯណា បងនិយាយមែនតា តាំងពីស្រឡាញ់គ្នាជាមួយមុតមកមុតស្អាតសម្រាប់បងរហូតនឹងតែយប់នេះស្អាតជាពិសេសស្អាតបំផុតដល់ថ្នាក់បងមិនចង់ទៅណា ចង់តែនៅជាមួយមុតពេញមួយយប់នេះមិនក៏ងងុយដេចម្លេះតាបងដំជួនខ្ញុំតែបន្ទប់ទេខ្ញុំដូចជាងុយដេកខ្លាំងណាស់បាទចាំបងជួនទៅប៉ុន្តែអូនដើរកាត់អត់ មុតយ៉ាងម៉េចនេះខ្ញុំមិនអីទេណា ពួកយើងឆាប់ទេបងគិតលុយបន្តិចសិន អូនបាទបងគិតលុយឲ្យបងមុនបាទ ហើយចាំមើលអាធានដែលវាធ្វើខ្លួនជាឆ្កែតាមកាំងឆ្អឹងរាប់ឆ្នាំមកហើយនោះវាធ្វើមុខយ៉ាងម៉េចបើវាដឹងថាមុតដេកជាមួយបងបែបនេះ ហ៊ានវាយយើងផោះអាធានអញមកចេះស្អីរឿងយើងដែរអញចង់ធ្វើអីមុនអាចរៃហ៎យើងមិនទៅត្រល់អញទេ យើងចង់សម្រាប់អញទៀតណាអញធ្វើអីមុនណាហ៎យើងមិនបានធ្វើអីជាមួយមុតទេ ជារឿងរបស់ពួកយើង ព្រោះយើងជាសងសាមុតហើយមុតជាអ្នកដែលហៅឲ្យយើងចូលមកដេកជាមួយគ្នាទេមុតណាត្រូវថ្នាំបីលក់ ឯងនេះនិយាយតាមខ្មាស់មាត់មុនមកគោស្រឡាញ់មនុស្សដូចឯងទេមុតស្រឡាញ់មនុស្សខុសដូចជាយើងប៉ុន្តែមុតមិនស្រឡាញ់មនុស្សត្រូវដូចឯងទេឯងទេដែលស្រឡាញ់មុតតែម្នាក់ឯងពេលឃើញអូនចង់ព្រំតែគេបងជឿទ្វេជឿ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 ប្រហែលជាឈឺចិត្តខ្លាំងហើយមែនទេដែលឃើញយើងអបថាប់មុតបែបហ្នឹងយើងនឹងមុនមិនត្រឹមតែលើកដំបូងទេតែដេកជាមួយគ្នាច្រើនដងហើយឯងសាក់ដៅយើងម្ដងទៀតនោះប្រសិនបើមុតដឹង នាងអាចនឹងឈប់និយាយរកឯងមួយជីវិតក៏ថាបាន មុននឹងយើងគឺយល់ពីគ្នាច្បាស់ណាស់ យើងប្រាប់មុតថាឯងចង់រំលោភមុតឯងប្រាប់ទៅគិតថាមុតជាសម្ដីឯងមកនេះមុតស្រឡាញ់យើងសឹងអីគ្រាន់តែយើងបកស្រាយប្រមាណម៉ាត់មុតក៏ជឿយើង ស្លងតាហើយប៉ុន្តែចំណែកឯងគឺនាងមិនជឿទេប្រសិនបើមុតជឿឯងមិនមិនមិនកន្លងមកមុតសុកចិត្តឆ្លោះជាមួយឯងដោយសារតែយើងទេពេលនេះទោះជាយើងមិនបានធ្វើអីមុត តែពេលក្រោយមិនប្រកបទេព្រោះយើងនឹងមុនគឺជាសង្សារដែលស្រឡាញ់គ្នាចង់ធ្វើអីពេលណាក៏បានបើឯងហ៊ានធ្វើអីមុនណាឯងច្បាស់ចង្វាន់មិនខានទេយើងមិនធ្វើអីមុនទេប៉ុន្តែបើមុតចាប់ផ្ដើមមុនឯងក៏មិនទួយើងឲ្យសោះ មុតមុតមុតណាមុតបើសិនបងជាម្នាក់បងនឹងកាន់ដៃអូនគ្រប់ពេលបើសិនបងគឺជាគេពេលទំនេរគឺនៅក្បែរគ្នា ខ្ញុំមិនដឹងថាគួរតែខឹងឬក៏អាណិតមុតទេនេះ ខ្ញុំប្រាប់មុតក៏នាងមិនស្ដាប់ពេលនេះខ្ញុំមកអត់តាន់ចុះបើពេលក្រោយមកមិនតាន់នោះ ពេលបើគ្មានខ្ញុំ តាមមុតទៅជាយ៉ាងណាទៅតែខ្ញុំសន្យាណាមុតខ្ញុំមិនបដ ாய் អនណាធ្វើបានមុតទេទោះបីជាខ្ញុំមានបញ្ហាជាមួយមុតក៏ដោយក៏ខ្ញុំនៅតែធ្វើព្រោះយើងគឺជា ជាមិត្តជាមិត្តត្រូវតែការពារគ្នា លុយ5លានហ្នឹងខ្ញុំអើអូនអញខ្ចីបានតែត្រូវតែបង្ការឲ្យខ្ញុំមកទៀងទាត់ណាហាមកិច្ចវេះនេះគិតថាខ្ញុំឲ្យមែនខ្ញុំអត់ខ្ចីតានេះក្រែងថា ចង់ធ្វើជាអ្នកនិពន្ធអីក្រែងចង់ឲ្យសភៅចេញលក់អីឥឡូវមានឱកាសឲ្យនៅរុញរាទៀតខ្ញុំមិនទាន់ត្រូវការទេលុយហ្នឹងណាយល់ទេពេលនេះគឺមានលុយល្មមសម្រាប់បោះពុំសភៅហើយតែហេតុអី បានជាមិនសบายចិត្តសោះអញ្ចឹងនេះទាំងដែលលុយនេះធានក៏បានប្រាប់ហើយថាឲ្យយកទៅសម្រេចក្តីសម័យខ្លួនឯងសោះនឹងអាមូលកាត់អីហ្នឹងមិនបានយកបាននេះអ្នកណាគេធ្វើបាបអាដាមមែនមែនបងអាដាមទេ បងអត់ដំមកគាត់មិនធ្វើអីខ្ញុំទេប៉ុន្តែលុយដែលធានឲ្យខ្ញុំຕົកបាពុំសិផៅខ្ញុំបាត់លុយហើយហ៎បាត់លុយមិនអញ្ចឹងហើយទួយណាខ្ញុំຕົកលុយនៅក្នុងបន្ទប់ធានក៏ដឹងដែរថានៅក្នុងផ្ទះជួលយើងគ្មានចោលមកពីណាទេខ្ញុំមិនដែលហ៊ានຕົកតាមខ្លួនទេធានព្រោះថាខ្លាចបានប៉ុន្តែមិននឹកស្មានថាពេលនេះ ធ្វើឲ្យវាបាត់ទោះតែបាន ធានគិតយ៉ាងម៉េចទៅធាន មុតឥឡូវមុតសារនឹកសិនមើលថាទុកនៅឯណាអតិធានខ្ញុំຕົកនៅលើតុក្នុងបន្ទប់ច្បាស់ណាពេលដែលបងដំចេញមកភ្លាមខ្ញុំក៏បិទទ្វារសំបីតែបងអួចក៏ខ្ញុំបិទទាំងអស់ចប់ហើយធានខ្ញុំមានលុយឯណាតែបងឲ្យថ្លៃសភៅគេទៅ ហើយចូលមុតមានអនណាគេចូលបន្ទប់ទេកុំតន់អីមុនតែចាំបងនៅឡានមុនទៅបងសុំជួបបន្ទប់តឹងតែសិនអញ្ចឹងក៏បានដែរគឺគ្មានទេណាព្រឹកមិញនេះមាន តែបងឧត្តមម្នាក់គត់ដែលចូលទៅបន្ទប់ទៅខ្ញុំដឹងហើយថាលុយនៅណាមុតទៅតាមខ្ញុំទៅ ឲ្យខ្ញុំតភ្នែកតែពីរនាក់នេះធានចង់នាំខ្ញុំទៅណាហ្នឹងណែឈប់សិនធានខ្ញុំថាធានធ្វើអញ្ចឹងដល់អត់សមទេនេះជាផ្ទះរបស់បងអាដាមហ៎កុំខកខ្ញុំមុតគ្មានណាយកលុយក្រៅពីអារម្មណ៍ទេខ្ញុំទៅយកលុយវិញឲ្យបានទេទេ ធាននេះធានឈួតទេអីបានជាចាត់បងអដាមបែបនេះហ៎បងអដាមហ្នឹងគាត់គ្មានថ្ងៃធ្វើអញ្ចឹងទេវាស្អីអញអាមនុស្សពីលមកលោឡាននៅមុខផ្ទះយើងនឹង នេះឯងចង់ដេកគុកមកនេះណែគិតតែឯងទេចង់ជាប់គុកមែនណែឲ្យលុយវិញឲ្យឆាំមកកុំធ្វើចោលអញ្ចឹងលុយស្អីឯងមុននេះវាចោតបង ថាបងជាអ្នកលួចលួយណាមែនបងអាដាមទេណាធានខ្ញុំដឹងថាធាននេះស្ដាយលុយដែលបាត់ទៅប៉ុន្តែបងអាដាមគាត់គ្មានថ្ងៃលួចលុយនឹងទេលុយគាត់ច្រើនចាច់មិនអស់ហើយយើងនៅតែលុយលុយមុត ឆាប់យកមកណែលុយនេះមុតត្រការបស់ខ្ញុំលុយនេះអាក្មេងពៀលឆាប់លែងយើងភ្លាមរឿងលុយស្អីអញយើងមិនដឹងទេអញក៏មកហក់អញនឹងហើយជាអ្នកយកលុយនឹងព្រោះអញជាអ្នកចូលបន្ទប់មុតតំណាក់ទេអើលុយឆាប់មកលុយមក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 ហ៊ានឈួតទេអាយ៉ាងម៉េចហ្នឹងខ្មោចអីចុះហ្នឹងឲ្យខ្ញុំប្រាប់ប្រមាណដងទៀតថាបងអត់ដល់មិនបានលួចលុយហ្នឹងទេខ្ញុំដឹងថាធានស្ដាយលុយតែមិនអីទេចាំខ្ញុំរកលុយហ្នឹងមកសងធានវិញពេលនេះតើបខ្ញុំដឹងថាធានគួរឲ្យស្អប់ប៉ុណ្ណាម៉ូនទុកចិត្តពីពីឯងប៉ុន្តែខ្ញុំខ្ញុំអត់ជឿទេគឺវាអ្នកលួចអញឆាប់ឲ្យលុយមក យើងមិនខ្វះលុយចាយទេវើយយើងក៏មិនបានធ្វើខ្លួនត្រាក់ត្រាក់ដូចជាឯងចឹងដែរឯងនឹងហើយជាអ្នកលួចលុយនោះក៏មិនដឹងហើយនេះធានឈួតអីហ្នឹងហ៎ខ្មោចអីឈួតធាននេះបានជាធ្វើចរិតអញ្ចឹងខ្ញុំប្រាប់ធានហើយណាថាបងអត់ដំគាត់មិនបានយកលុយនោះទេហើយនិយាយមិនអត់ស្រាប់គ្នាសោះអញ្ចឹងធានណាកាន់តែធ្វើឲ្យខ្ញុំស្អប់ធានកាន់តែខ្លាំងហីដឹងខ្លួនអត់ អាក្មេងពីលអាចង្រៃអញប្រើខួរក្បាលខាងណាយកមកគិនទើបអញហ៊ានប្រើពាក្យថាយើងជាអ្នកលួចលុយនោះលុយយើងក៏មានចាយមិនខ្វះឯងនេះហើយជាអ្នកលួចតែអញមកចោតយើងចំនួនឯងមនុស្សអត់លួចដូចជាវា វាអាចធ្វើបានគ្រប់យ៉ាងសូម្បីតែលួចលុយមិត្តភក្តិខ្លួនឯងជាបងទៅណាមុតអាធានវាជាអ្នកលួចលុយមុតទេអញនិយាយស្អីគេ ខ្ញុំលួចលុយឲ្យយកធ្វើអីហ៎បើលុយហ្នឹងខ្ញុំជិះអ្នកឲ្យមុតទេលុយហ្នឹងអញចង់ធ្វើបាបយើងប៉ុន្តែយើងក៏ដេញតន់ល្បិចឯងឯងគឺជាចៅលួចលុយមុតនេះមុតគាត់ថាខ្ញុំជាអ្នកលួចមែនខ្ញុំមិនចោតធានទេណាតែខ្ញុំជឿលើបងដំថាគាត់មិនបានលួចលុយនោះទេ ហើយខ្ញុំក៏ជឿទៀតថាគាត់រត់តែមិនអាចលួចលុយនោះអញ្ចឹងមានន័យថាលុយហ្នឹងមានជើងរត់អ្ហ៎លុយនោះហ៎វាគ្មានជើងរត់ទេតែមកពីខ្ញុំប្រហែសបានជាបាត់វាទៅប៉ុន្តែធាននេះមកចោតបងដំបែបនេះខ្ញុំថាវាមិនសមសោះកុំយកការស្អប់របស់ធានមកលើគាត់មកចោតគាត់អីណាព្រោះថាបងអដាមគាត់គ្មានថ្ងៃលួចលុយនោះជាដាច់ខាត មុតហើយមុតជិះចែវាបើធានចង់ទៅណាក៏ទៅទៅហើយឈប់មករវល់ជាមួយបងអាដាមទៀតណាហើយរឿងលុយដែលបាត់មកចាំខ្ញុំរត់មកសងធានវិញហើយរឿងថ្ងៃនេះខ្ញុំក៏ដឹងហើយថាធានជាមនុស្សបែបណាគេសុំណាងស្គាល់អូនមុនតែគេល្ងងល្ងងមិនចេះមើលថែទុំអូនចោលឲ្យនៅម្នាក់ឯង បងបានត្រឹមមើលពីចម្ងាយពេលឃើញអូនចំព្រំតែគេបងឈឺធ្វេឈឺធ្វេនៅក្នុងបេះដូងខឹងគេណា គេធ្វើបាបអូនចង់លងលងចង់កំដរស្រី បើសិនបងគឺជាគេវិញ បងនឹងទិញក្តីសុខឲ្យចរណា បើអត់ដឹងឲ្យខ្ញុំសុំទោសចំនួនធានផងណាដែលគេធ្វើទៅនេះក៏ព្រោះតែបារម្ភពីលុយបាត់ទៅតែមិនអីទេណាខ្ញុំជឿទុកចិត្តបងជាតិនិចថាបងមិនបានលួចលុយនោះទេតែវាកាន់តែហួហេតុហើយណាមុន បងនឹងប្តឹងប៉ូលីសឲ្យចាប់វាវាហ៊ានយ៉ាងម៉េចបានជាមកចោតបងវាអាងស្អីកុំអីណាបងអដាមខ្ញុំសុំវល់ម្ដងទៀតចុះណាបងកុំខឹងអីណា ដែលធានធ្វើបាត់នេះដាក់បងនេះក៏ព្រោះតែគេបារម្ភពីខ្ញុំដែរបងកុំយករឿងនេះទៅក្នុងចិត្តអីណាណាចុកកិត្តិយសបង បងត្រូវជាប់ឈ្មោះជាចៅទាំងដែលបងមិនបានធ្វើបងមានអារម្មណ៍ថាខ្លួនឯងនេះអន់មែនតើណាមុត ដែលឲ្យមនុស្សដូចជាវានេះមកចោតបានកុំខឹងអីណាខ្ញុំជឿជាក់លើបងវាគ្រប់គ្រាន់ហើយ ចង់ធានគិតស្អីហ៎វាជារឿងរបស់គេទេមកពីធាននេះមិនយល់ពីបងអញ្ចឹងហើយបានជាគេនិយាយដាក់បងបែបនេះនោះ ពិតជាល្ងងម៉ែននីងនេះខ្ញុំជាអ្នកលួចលុយនោះសោះតែនាងបែរជាមកសុំទោសខ្ញុំទៅវិញខ្ញុំឲ្យគុណមកដំហើយណាដែលមិនប្រកាន់ធានប៉ុន្តែកុំឲ្យមានលើក្រោយទៀតណាបើមានលើក្រោយទៀតបងមិនទុកវាទេតោះអញ្ចឹងមកអីទេទៅក្រៅជាមួយបងអោះចាធូគេតង់ ចាគឺចែនេះយ៉ាងម៉េចហើយដល់ថ្ងៃបងការហើយណា មានគិតគូឲ្យចែខ្លះនៅកុំយូរពេកណាប្អូនប្រយ័ត្នមកទោសដាច់ទេព្រោះនេះក៏ដល់ថ្ងៃបងហើយដែរហៀមកនេះគឺស្លូតទេតែបើយូរហៀក៏កាញ់ដូចគ្នាអឺសំទោសចែហៀអឺឥឡូវនេះខ្ញុំមិនទាន់មានលុយទេខ្ញុំសុំបញ្ជាពីរយៈសិនបានទេហៀចែព្រោះខ្ញុំកំពុងតែមាន បញ្ហានៅកន្លែងការងារផង មានបញ្ហានៅកន្លែងការងារស្អីនោះណាចាយអត់ខ្វល់ទេចាយខ្វល់តែរឿងលុយដែលអាកូនឯងខ្ចីចាយតែប៉ុណ្ណោះដល់ថ្ងៃត្រូវតែមានឲ្យចាយចាយស្អប់បំផុតណាមនុស្សដែលសន្យាថ្ងៃនេះថ្ងៃនោះបើចាយស្អប់ហើយអាកូនឯងមានស្អីក៏ចាយយកនឹងចាយប្រាប់មុនឲ្យដឹងណាខ្ញុំនិងប្រពន្ធខ្ញុំបើកមុខរបរនេះយូរហើយអ្នកណាក៏ស្គាល់ដែរថាខ្ញុំជាមនុស្សយ៉ាងម៉េចបើស្រួលជាមួយខ្ញុំខ្ញុំក៏ស្រួលទៅវិញ ចង់ខ្ចីប្រមាណឲ្យប៉ុណ្ណឹង តែបើកលិចកលុចមិនស្មោះត្រង់ចង់គិចវេះជាមួយខ្ញុំពួកខ្ញុំក៏មិនទុកមុខឲ្យដែរប្រាប់ឲ្យដឹងចុះខ្ញុំយល់ហើយចែហៀខ្ញុំនឹងយកលុយមកសងឲ្យបានឆាប់កុំបារម្ភអីណាឥឡូវចេះចុះចែទុកពេលឲ្យអញមួយអាទិត្យទៀតបើនៅតែគ្មានលុយឲ្យទៀតណាដល់ពេលនោះមកតោះអាកូនឯងណាច្បាស់ជាដាច់ហើយហើយដល់ពេលនោះក៏មកថាខ្ញុំអាក្រក់ព្រោះខ្ញុំយកយល់អាកូនឯងកន្លងមកប៉ុណ្ណឹងហើយ យល់ល្អរលួយឲ្យបានមុនថ្ងៃទៅកុំឲ្យម៉ូតូតម្លៃត្រឹមតែ5លាននឹងវាខាតដល់កូនឯងដែរបាទខ្ញុំយល់ហើយហៀចា៎ខ្ញុំសុំទោសមិនបាច់សុំទោសទេខ្ញុំជាអ្នកខុសដែលចោទប្រកាន់សង្សារមុតចង់ខ្ញុំលុតជង្គង់បានអត់បានហៃធាន ធានឈប់មកឌឺដងខ្ញុំទៀតទៅ ខ្ញុំកំពុងតែពិបាកចិត្តរឿងបាត់លុយហើយនៅមកតាមវ៉បងអដាមទៀតធានឈប់ឆេះឆាវទៅបាននេះហើយខ្ញុំក៏សុំទោសធានម្ដងទៀតណាដែលជ្រុលដៃរុញធានឲ្យរលត់កាញ់ដៃឯណែម៉ាខ្ញុំសុំមើលទិញម៉ាប៉ុណ្ណឹងមិនស្លាប់ទេមិនបារម្ភទេថ្មនេះសង្សារយើងប្រហែលជាកំពុងដាក់ភាពរឹងខ្ញុំហ่าខ្ញុំដឹងច្បាស់ណាស់ចរិតគេប៉ុន្តែខ្ញុំក៏មិនខ្លាចដែរ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 ហើយប៉ុណ្ណឹងហើយនេះធានណាមិនដឹងទៀតមែនថាគាត់ជាមនុស្សល្អប៉ុណ្ណាបានហើយរឿងនេះវាលែងសំខាន់ទៀតហើយរឿងដែលសំខាន់នោះ គឺខ្ញុំគ្មានលុយឲ្យសភើគេទេសុំឲ្យបងដំជួយក៏គាត់មិនព្រមហើយតែទៅម៉ាក់ម៉ាក់ថាបើរឿងអញ្ចឹងរកលុយចាយខ្លួនឯងទៅខ្ញុំប៉ັດជាស្មុកស្មាញណាស់ធាន ចំណែកឯសិភៅក៏នៅកន្លែងបោះពុំទៀតបើមិនកាត់ទេខ្ញុំមានតែប្រាប់គេឲ្យខាន់សែលឲ្យទោះជាបោះពុំមកក៏គ្មានលុយឲ្យគេដែរហើយរឿងក្តីសម័យអត់នោះប្រហែលជាខ្ញុំត្រូវបញ្ឈប់វាហើយបងដាំនិយាយត្រូវបើដឹងថាខ្លួនឯងអត់ប្រយោជន៍អញ្ចឹងនៅខំដល់ណាទៀតមួយម៉ាត់ណាក៏ម្នាក់នោះមុតណាឈប់យកអារម្មណ៍ទៅពាក់ព័ន្ធជាមួយម្នាក់នោះបានអត់មុតណាត្រូវតែមានឆន្ទៈដល់ខ្លួនឯង ព្រោះខ្ញុំជាមនុស្សដែលចង់ឃើញមុតជោគជ័យយល់អត់ធានចង់ឃើញតែអ្នកផ្សេងគេមិនចង់ឃើញទេអ្នកណាមិនចង់ឃើញចរិតរបស់គេសំខាន់ខ្ញុំចង់ឃើញមុតជោគជ័យយល់អត់មុតណាត្រូវជឿជាក់លើខ្លួនឯងហើយខ្ញុំក៏សន្យាដូចគ្នាថាខ្ញុំនឹងរក sponsor ឲ្យមុតឲ្យតតបានបើសិនបងគឺជាគេវិញបងនឹងទិញក្តីមុតជឿខ្ញុំណាចោលអណាហើយបងនឹងនេះក្បែរក្បែរអូនរអញ្ចឹងក៏បាន បើធានជឿជាក់លើខ្ញុំណាខ្ញុំក៏ជឿជាក់លើធានដូចគ្នាយ៉ាងស៊ូស៊ូតែជាមួយគ្នាណាអញ្ចឹងចុះបាយយើងត្រឡប់ទៅវិញទៅហឹម ខ្សែកននេះមកឲ្យតែធានកូនទុកជាប់ខ្លួនចោះណាបើពីណាដែលធានមានអារម្មណ៍នឹកម៉ាក់ធានកូនមានវានៅជាមួយដូចជាមានម៉ាក់នៅចិត្តអញ្ចឹងទោះជាប៉ាម៉ាក់លែងលះគ្នាតែម៉ាក់និងប៉ាគឺនៅតែស្រឡាញ់កូនរហូតមិនផ្លាស់ប្ដូរទេម៉ាក់ដឹងថាធានជាមនុស្សពូកែកូនច្បាស់ជាអាចថែរក្សាខ្សែកនេះបានតែបើពិបាកខ្លាំងកូនយកវាលក់ក៏បានដែរណាកូនមិនបាច់គិតពីម៉ាក់ទេណាម៉ាក់ស្រឡាញ់ធី ជានេះឯងយកទុកទៅណាធាន ពេលណាឯងមានកូនក៏ឲ្យកូនឯងតដែរទៅ ទោះប៉ារៀបការប្រពន្ធថ្មី តែប៉ាសន្យា មិនឲ្យធានពិបាកទេហើយកុំគិតថាប៉ាមានកូនក្រោយប៉ាឈប់ស្រឡាញ់ឯងឲ្យសោះធានជាកូនដ៏ពូកែរបស់ប៉ា ប៉ាម៉ាឲ្យកូនសុំទោសផង ដែលកូនថែរក្សាចិញ្ចៀននិងខ្សែកមិនបាន តែពេលនេះណា មនុស្សដែលកូនស្រឡាញ់គេត្រូវការវាខ្លាំងណាស់អញ្ចឹងហើយខ្ញុំត្រូវតែលោកដៃជួយគេប៉ុន្តែខ្ញុំសន្យាថា ថ្ងៃណាមួយខ្ញុំនឹងយកវាមកវិញ។ ការនៅទីនេះពីកាលហ្នឹងហើយឈប់ធ្វើការនៅម៉ាត់ហើយបើទីមិនខុសសង្ស័យនៅម៉ាត់គេដេញក្បាលចេញទីដឹង បើឃើញមេស្ដីឲ្យសឹងរាល់ថ្ងៃអញ្ចឹងបងដាំនិយាយស្អីហ្នឹងធានប្រកាសជាលាឈប់ដល់ខ្លួនឯងធានគ្មានអ្នកណាគេដេញចេញទេត្រេះមុតគេដេញខ្ញុំចេញដូចជាសង្សារមុននិយាយអញ្ចឹង ធានកាត់អីនេះធានខ្វះខាត់លុយមែនទេបើខ្វះខាត់លុយចាំខ្ញុំទេសុំលុយម៉ាក់ពីខាត់មកឲ្យធានខ្លះណាអត់មានទេមុតព្រោះថាមិនចង់នៅផ្ទះតនេតនេដកដង្ហើមចោលដូចជាអ្នកខ្លះពេលនេះតើមានកម្លាំងចេះធ្វើទៅប្រហែលជាខ្វះខាត់លុយខ្លាំងហើយមកនេះទើបធ្វើការច្រើនមុខក្នុងមួយថ្ងៃអញ្ចឹងឬមួយក៏យប់ឡើងត្រូវតែធ្វើការទៀតបាត់មកទៅអាចចាប់ដើរកម្ងមក ឯងស្ដាប់អត់ចូលអញ្ចឹងបានន័យថាយើងនិយាយត្រូវហើយម៉ានេះឯងត្រូវការលុយច្រើនអញ្ចឹងសង្ស័យលុយដែលលួចមុតនោះយកតែចាញ់មិនក្រន់ហើយមកទៅទើបធ្វើការពីរបីមុខអញ្ចឹងបានហើយណាបងដំធានណាគេធ្វើការអីក៏ជារឿងរបស់គេ គេមិនបានមកសុំលុយយើងចាយទេបងកុំនិយាយអីឲ្យហួសហេតុជាងនេះទៀតអីកន្លែងនេះជាកន្លែងដែលធានធ្វើការចុះបងមាននិយាយអីខុសឯណា បងនិយាយសិតតែជាការពិត មនុស្សវាទាល់ច្រោះស្អីក៏ហ៊ានធ្វើដែរបើវាខ្វះខាតលុយលុយមុតណាក៏វាលួចបានដែរមនុស្សនៅបន្ទប់ចិត្តគ្នាចេញចូលបន្ទប់គ្នារាល់ថ្ងៃសុកសុកក៏បាត់លុយមុតអត់សង្ស័យខ្លះទៀតណាឈប់ស៊ីបាយលៀមមកប្រវេទៀតទៅចោលណាតែតែចោលអ្នកដតីឲ្យតែខ្លួនឯងល្អណាបើព្រោះច្រើនអញ្ចឹងយើងគិតថាឯងស៊ីជើងតោងទៅ បានហើយណាបងដំ បងជាអ្នករករឿងធានមុនទេណាហើយទីនេះសុទ្ធតែ ជាមនុស្សបងមិនចេះខ្មាស់គេខ្លះទេបានហើយណាធានធានត្រឡប់ទៅធ្វើការវិញចុះចាំខ្ញុំហៅអ្នកផ្សេងមកអอเดอร์ក៏បានដែរ លុយដែលបានមកពីការលក់ចិញ្ចៀននិងខ្សែកណាវាក៏ល្មមសមនឹងឲ្យថ្លៃសភៅគេដែរតែសុកសុកយកទៅឲ្យអញ្ចឹង ណា មុតកុំយកដែរ កម្មវិធីជប់លៀងអបអរសាទរដែលខ្ញុំលក់សិភៅដាច់បានច្រើនណាស់ខ្ញុំចង់ឲ្យធានទៅដែរធានត្រូវទៅទៅលឺអត់ Happy birthday to you រីករាយថ្ងៃកំណើតអូនសំឡាញ់ហើយក៏អបអរសាទរដែលទទួលបានជោគជ័យឥឡូវនេះមុតដល់ពេលភ្នំទៀនហើយកុំតន់អីណាខ្ញុំក៏មានរឿងខ្លះចង់ប្រាប់បង ដូចគ្នាហើយការជោគជ័យម្ដងនេះរបស់ខ្ញុំគឺជាធានគេសុកចិត្តធ្វើជាហេរ៉ូលាក់មុខមិនឲ្យខ្ញុំដឹង ខ្ញុំមិនសមនឹងនៅអបអរជាមួយអ្នកដតីបែបនេះទេបងមិនដែលបានជួយស្អីខ្ញុំទេមានតែធានបងលើអត់ថាមាន តែធាន ម្នាក់គត់ណែអាដាមឯងនៅទីនេះទេឯងគិចមុខជើងរហូតរឿងលុយ5លានដែលឯងលួចសងសាររបស់ឯងមិនបានដឹងទេនំនេះទិញឲ្យខ្ញុំមែនហ៎មុតមុតមកទីនេះធ្វើអីក្រែងមុតមានសេចក្តីសុខនៅក្នុងកម្មវិធីអីខ្ញុំមាន ក្តីសុខមិនកើតបើខ្ញុំគ្មានធានផងនឹងបើសិនបងជាម្នាក់បងនឹងកាន់ដៃអូនគ្រប់ពេល បើសិនបងគឺជាគេពេលទំនេរគឺនៅក្បែរគ្នាបើសិនបងស្គាល់អូនមុន អូនគ្មានថ្ងៃយំទេពុំងារបើសិនពួកយើងនៅក្បែរគ្នារំវេលាមានតែក្តីសុខគេសំណាងស្គាល់អូនមុន តែគេល្ងងល្ងងមិនចេះមើលថែ ទុកអូនចោលឲ្យនៅម្នាក់ឯងវិញបងបានត្រឹមមើលពីចម្ងាយពេលឃើញអូនចំព្រំតែគេ បងឈឺធ្វេឈឺធ្វេនៅក្នុងបេះដូងខឹងគេណា គេធ្វើបាបអូន ចង់លួងលោមចង់កំដរស្រី បើសិនបងគឺជាគេវិញ បងនឹងទិញក្តីសុខឲ្យចោលអរាយបងនឹងនៅក្បែរក្បែរអូនរាល់ថ្ងៃ ចង់ប្រាប់ស្រីបើបងជាគេ